សំណួរទី1គឺតម្រូវលើអ្នកសួរឈ្មោះគឹមដុំ DOM ណាកណាចង់សួរថាអ្នកធ្លាប់បួសហើយសឹកវិញ ពេលយល់ខ្លឹមសាររបស់ព្រះធម៌ក៏ចិត្តចង់បួសវិញតើគួរប្រតិបត្តិដោយម្ដេចចឹងមានន័យថាកាលដែលបួសលើកមុនហ្នឹង អត់តន់យល់ទេហ្នឹងហើយអឺចឹងក៏ជាសារមួយជំរាបនឹងប្រកេនកណាគ្រប់ព្រះអង្គកុំឲ្យចេះតែយល់ច្រឡំថាឲ្យទៅបួសសិតតែចេះណាគឺសំណួរមិញហ្នឹងបានបញ្ជាក់ច្បាស់ហើយថា សឹកទៅវិញក្រោយមកក៏យល់ខ្លឹមសារពធស្រាប់តែចង់បួសវិញអញ្ចឹងមានន័យថាម៉េចបួសលើកមុនហ្នឹងអត់យល់ទេសារហ្នឹងក៏អាត្មាចង់ឲ្យអ្នកទាំងអស់គ្នាប្រកណាគ្រប់ព្រះអង្គហ្នឹងយល់ថាកុំច្រឡំថាក្រំតបួសយូរពាក់ស្បង់ពាក់ជីវរហើយអត់រៀនហ្នឹងយល់ឲ្យសោះពធវិន័យហ្នឹងវាមិនអាស្រ័យកាន់ភេទជាអីទេ កាន់ជាអីក៏ដោយឲ្យតែមិនរៀនគឺអត់ចេះចឹងហ្នឹងហ្នឹងមិនមែនជាសំណួរទេប៉ុន្តែសំណួរហ្នឹងវាឆ្លុះបញ្ចាំងឲ្យឃើញអញ្ចឹងណានេះមកអានមកទៀតថាអ្នកធ្លាប់បួសហើយសឹកវិញពីមុនបួសណាដល់ក្រោយមកយល់ខ្លឹមសារពធក៏ចិត្តចង់បួសវិញតើគួរប្រតិបត្តិដោយម្ដេចនេះមិនតន់ឆ្លើយសំណួរទេប៉ុន្តែសំណួរហ្នឹងវាឆ្លុះបញ្ចាំងឲ្យឃើញថា ការដែលគាត់បួសលើកមុនហ្នឹងអត់តន់យល់ទេពធហ្នឹងចឹងបានជាអ្នកកំរក្រក្រៃនឹងមានសទ្ធាមកបួសបាទងាយទេហើយមកបួសហើយយើងបួសអត់រៀនបួសអត់ចំកន្លែងរៀនអានឹងខាតឃើញទេបួសដូចវែកក្នុងសំឡនេះទេអត់ដឹងរសជាតិសំឡយ៉ាងម៉េចទេ ឬដែលដូចកង្កែបក្នុងបឹងឈូកអញ្ចឹងណាផ្កាឈូកល្អយ៉ាងណាក៏កង្កែបមិនដឹងទេក្នុងមុំគេនៅឆ្ងាយគេមកក្រេបរសជាតិបានហ្នឹងឯងជួនកាលអ្នកបួសនឹងនៅគៀកពុទ្ធពធប្រសង ពេកអត់បានទទួលមេរៀនជីវិតនឹងទៅវិញហ្នឹងទៅចេះវិជាព្រាមវិជាអីណានៃទៅវិញទៅ ទៅជាកុហកអ្នកនៅ គ្រប់គ្រងផ្ទះធ្វើចំនួន ធ្វើអីនោះមកយល់មេរៀនពធនឹងទៅវិញវាគេវាផ្ទុយគ្នាឥឡូវចូលមកសំណួរសឹកហើយបួសវិញអើសឹកហើយបណ្ដឹកសឹករួចហើយបាន ស្ដាប់ពធរៀនពធយល់ខ្លឹមសារពធក៏ចង់បួសវិញតែគូប្រតិបត្តិដោយម្ដេចបើចង់បួសវិញបួសតែមានថៃ ងាយតែឲ្យតែបួសដោយសេចក្តីជ្រះថ្លាពិតប្រកបខ្លាចខៃឡូក្រនសឹកទៅពិបាករស់ស៊ីអីចេញចុះនឹកអាឡៃកាលនៅបួសនឹងវាបាយស្រាប់អីចឹងក៏ចង់ទៅបួសវិញអាហ្នឹងវាអត់មានចម្រើនអីទេសាសនាក៏អត់ចម្រើនខ្លួនយើងក៏វាអត់ចម្រើនចង្រៃទាំងអស់ទៅគ្នាហ្នឹងមិនថាអូយើងទៅបួសចង្រៃសាសនាចង្រៃតែសាសនាឲ្យខ្លួនយើងអត់ចង្រៃ មកពីខ្លួនយើងចង្រៃទេបើវាចង្រៃដល់សាសនានោះទៅទៅគិតត្រឡប់មកអញ្ចេះវិញណាកុំថាបួសអញ្ចឹងបួសចង្រៃសាសនាវាចង្រៃតែសាសនាហ្នឹងអញអ្នកធ្វើខុសហ្នឹងមិនចង្រៃស្អីអាមែនទេវាតើខ្លួនឯងចង្រៃសិនបើវាទៅចង្រៃដល់សាសនាហ្នឹងឧទាហរណ៍ដូចជានៅក្នុងសង្គមមួយមួយក្រុមអញ្ចឹងណា ក្លិនយើងវាមិនល្អចូលដល់កាលណាស្អុយក្រំពេលហ្នឹងក្លិនហ្នឹងវាស្អុយដល់ក្រំអីមកវាស្អុយតែមកវាខ្លួនយើងវាស្អុយវាស្អុយមុនណាបានជាក្លិនស្អុយដល់គេហ្នឹងហ្នឹងហើយដូច្នេះអឺបើចង់បួសវិញបើបួសដោយសទ្ធាអត់មានបញ្ហាអីទេសម័យពុទ្ធកាលក៏អ្នកមានអ្នកបួសសឹកដល់7ដងក៏មានដែរដូចចិត្តតហដ្ឋភិក្ខុភិក្ខុនឹង បួសសឹកដល់ទៅ7ដងបានចុងក្រោយបាន សម្រេចព្រះនិព្វានប៉ុន្តែដំបូងវាមិនបានបួសដោយសទ្ធាទេគ្រាន់តែជិលធ្វើការអីចឹងទៅក៏ទៅបួសទៅដល់បានឆាន់ទៅរៀងមានកម្លាំងមានអីទៅក៏នឹកចង់មកធ្វើស្រែវិញទៅមកធ្វើស្រែធ្វើចការឲ្យហត់ទៅក៏ទៅបួសវិញទៅចុះឡើងចុះឡើងចឹងវាមិនមែនដោយសទ្ធាអីទេ អីគេចិត្តហត្ថវិខងបួសដល់ទៅ8ដងប៉ុន្តែគុំគុំលើកអាងណាគុំលើកអាងពោះ7ដងរបស់លោកណា7 6ដងមុនហ្នឹងមិនមែនជារឿងត្រូវទេបើគាត់ថា ក្នុងពុទ្ធកាលមានតែមួយប៉ុណ្ណឹងឯងបួសអញ្ចឹងមានតែមួយហ្នឹងឯងប៉ុន្តែយើងគុំគុំគុំយកមកជាគ្រឿងអាងអញ្ចឹងអញបួសសឹកបួសសឹកក៏បានសម័យពុទ្ធកាលមានអញ្ចឹងដែរលោកបួសសឹកលោកអត់មានចេតនាទេ ព្រោះលោកមិនតន់យល់អឺមានពេលខ្លះយើង លើករឿងសម័យព្រះមកអាងដើម្បី ការពារកំហុសរបស់យើង ការពារទុច្ចរិតរបស់យើងអាហ្នឹងអត់ត្រូវទេចិត្តហត្ថភិក្ខុហ្នឹងលោកបួសសឹក7ដងមែនមកពីលោកអត់មានសទ្ធា ត្រឹមត្រូវដបងណាដូចសំណួរលើកមិញអញ្ចឹងតែបួសដបងមានតាមទម្លាប់តាមអីអញ្ចឹងមានយល់ណាបួសឲ្យសឹកវិញក៏តាមចិត្តអញ្ចឹងទៅចិត្តហត្ថក៏អញ្ចឹងដែរ អញ្ចឹងយើងយើងសួរថាហេតុអីបាន7ដងហ្នឹងបួសសឹកបួសសឹកហើយឧបជាចេះតែឲ្យបួសរហូតដែរហើយយើងកុំគិតថាសម័យព្រះសុទ្ធតែអញ្ចឹងថាមានមួយនឹងឯងមួយនឹងឯងអញ្ចឹងឯងប៉ុន្តែមើលប្រវត្តិលោកផងមើលថាហេតុបានលោកបួសសឹកបួសសឹកអញ្ចឹងអញ្ចឹងលោកអត់មានអីយល់អីលើសពីគ្រាន់តែចង់ខ្ជិលធ្វើការទៅបួសទេបួសហើយ មានកម្លាំងទៀតនឹកស្រែនឹកយកាក៏សឹកមកវិញមកមើលមើលមានទៅដោយសទ្ធាមានទៅដោយអីប៉ុន្តែយើងកុំយករឿងហ្នឹងមកអាងថាសម័យពុទ្ធកាលក៏មានអញ្ចឹងដែរអញ្ចឹងអាចបួសសឹកបួសសឹកកុំអីអាហ្នឹងប្រមាទទេលោកអត់ទៅដោយប្រមាទអីរឿងផ្សេងលោកគ្រាន់យល់ថាស្មារបួសនឹងស្រួលបួសទៅវាមិនស្រួលសឹកទៅធ្វើការទៅមាននេះមាននោះធ្វើការរហត់ទៅបួសវិញអញ្ចឹងទៅ លោកមានប្រមាទនៅក្នុងសាសនាដែរលោកអញ្ចឹងមែនតើលោកអត់មានប្រមាទនៅក្នុងសាសនាដែររហូតដល់លើកទី7ហ្នឹងលោកសង្វេគក្នុងជីវិត ក្នុងអីមែនទែនក៏ទៅប្រព្រឹត្តធម៌មែនទែនក៏សម្រេចព្រះរហន្តទៅឃើញទេដូចគ្នានេះដែរយើងសឹកហើយយើងបួសវិញមានបញ្ហាអីបើសិនជាយើងឧទាហរណ៍ដូចខ្លះបួសតាំងពីក្មេងទៅយើង គិតថាជីវិតហ្នឹងក៏លោបសុកវាស្រួលយើងទៅសឹកទៅដល់ហើយបានដឹងថាអូប្រកួតប្រជែងអីចេះចុះរស់សុកវាមិនឃើញនឹងបួសម្ដងទៀតហ្នឹងគិតថាអូប្រព្រឹត្តធម៌មែនតែនឈប់ចង់បានអីមែនតែនអាហ្នឹងក៏អត់អីធម្មតាបើគិតថាគិចចុះគិចឡើងរស់តែកន្លែងស្រួលអាហ្នឹងមែនទេមិនជាបដិបត្តិទេអញ្ចឹងណា